ធម៌ក៏ដូចគ្នាមេរៀនជីវិតតែហ្នឹងមានមើលឃើញព័ត៌មាននៅកូរ៉េហ្នឹងអូឆាប់ដឹងហ្នឹងណាហ្នឹងហើយអឺថ្មមើលព័ត៌មាន channel ណាញព្រឹកមិញមិនដឹងថាមានថែមទៀតមិនព្រឹកមិញឃើញស្លាប់146នាក់49ឥឡូវឡើងហើយ អ49ហ្នឹងរបួសនៅក្នុង ទីពេទ្យ150ឡើយហ្នឹងហើយអញ្ចឹងអឺវត្ថុបំណង ដែលអ្នកទាំងអស់គ្នា ទៅនឹងគិតថាទៅស្លាប់ឬមិនហ្នឹងហើយមិនទល់មកគិតជីវិត មិនទៀងឯងបានស្លាប់មែនទេមែនទេ ស្មើថាមួយជីវិតអ្នកទាំងអស់គ្នាដែលស្លាប់ហ្នឹងមួយជីវិតគាត់មិនដែលគិតទៅជីវិតទៀងទេប៉ុន្តែតបច្ច័យដល់ទៅដល់ដល់ហើយមាន ចាំបាច់មកពីនិយាយអីមែនទេហើយក្នុងសង្គមយើងដែលលឺនិយាយតែនិយាយអីមិនស្រួលគេថាកុំនិយាយខ្លាចចង្រៃមែនទេមែនទេហើយសួរថាអ្នកទៅសុបាយមាននិយាយអត់ហ្នឹងហើយជីវិតមិន ធាតពិតបើសិនជាយើងគិតពីភាពមិនទៀងនឹងបានតែញឹកបន្តិចអត់សូវគ្រោះថ្នាក់តាំងពីដើម ពីណា ពីណីមកអាត្មាឃើញថាស្លាប់ច្រើនច្រើនមិនមែនស្លាប់នៅពេលយើងនៅព្រៃខ្មោចទេប៉ុន្តែពេលយើងយើងនៅព្រៃស្ងាត់ម្នាក់ឯងយើង feel ថាភ័យមែនណាខ្លាចអីជាងគេខ្លាចខ្មោចខ្លាចសัตว์ខ្លាចគេបៀតបៀន ប៉ុន្តែអ្នកទាំងអស់គ្នាដែលទៅទីក្រុងយំមិញហ្នឹងក៏អត់មានអារម្មណ៍ខ្លាចអញ្ចឹងទេឃើញទេហើយមែនតេនអាកន្លែងដែលអត់ខ្លាចខ្លាំងនឹងឯងអាកន្លែងហ្នឹងស្លាប់ច្រើនជាងគេព្រោះវាភ្លេចប្រយ័ត្នឃើញទេដូចការកោះពេជ្រអញ្ចឹងហើយយើងចិត្តថាវិនិច្ឆ័យអីរឿងផ្សេងផ្សេងទៅវាខុសនេះវាខុសនោះទៅវាខុសស្អីបើយើងនិយាយពីកតាជីវសាស្ត្រកាលណាវាណែនគ្នាពេកអស់អុកស៊ីហ្សែនហ្នឹង ហ្នឹងហើយខ្យល់ដកទៅហើមយើងមិនមែនដកចូលតែខ្យល់ហ្នឹងវាត្រូវការអុកស៊ីហ្សែនដើម្បីចំសារពាង្គកាយដល់មនុស្សណែនណាន់តាន់តាប់ចេញទៅជាតិពុលបាច់ញើសផងអីផងស្អុះស្អាប់ពេញហ្នឹងឃើញស្អិតដកអត់ចេញដូចគ្នាហ្នឹងហើយដូចគ្នាណាបាទជុំហ្នឹងហើយ ចឹងអឺមេរៀនពធដែលយើងស្ដាប់ដែលយើងត្រូវសិក្សាមិនខុសពីការដែលយើងត្រូវត្រួតពិនិត្យមើលសុខភាពយើងរាល់ថ្ងៃទេកុំចាំដល់តែឈឺធ្ងន់ព្រឹបហួសពេលចូល stage 3អីហ្នឹងហើយអញ្ចឹងត្រូវ check ជាប្រចាំ នឹងមើលវាលើសជាតិស្ករវាលើសខ្លាញ់ឬក៏សម្ពាធឈាមនឹងវាឡើងអីចឹងទៅ យើងត្រូវហាត់ប្រាណអីអញ្ចឹងយើងបានត្រៀមដូចធរចឹងកាលណាយើងយល់ពីតាំងពីយើង មានសុខភាពល្អទៅនៅពេលដែលវាជួបឧបទ្ទវហេតុអីខ្លាំងអីមកក៏វាមិនសូវជ្រួលច្បល់ខ្លាំងដែរព្រោះយើងមានគេហៅថាមានប្រដាប់ត្រៀមហ្នឹងហើយតើកាលណាយើង អត់ត្រៀមសោះ ស្រាប់តែសេចក្តីស្លាប់មកដល់ឬក៏ការវិនិច្ឆ័យអីមកដល់យើងពិបាកទទួល ខ្លះទៅជាលប់ខ្លះទៅជាឈួតខ្លះទៅជាលែងដឹង អីដោយសារបាត់បង់របស់ជាទីស្រឡាញ់ហើយរបស់ជាទីស្រឡាញ់នេះវាមានអាក្រៅខ្លួនវាមានអាក្នុងខ្លួនដូចយើងឥឡូវនៅ មានដៃជើង គ្រប់គ្រាន់ថ្ងៃណាមួយវាដាច់តាណាមួយទៅយើងអត់ដឹងទេហ្នឹងអត់ដឹងទេ ចុះសំសួរនេះគ្រូដូចគេយល់ថាអឺដូចយើងនិយាយរឿងខ្មោចរឿងស្លាប់រឿងអីវានាំឲ្យចង្រៃអីណាហ្នឹងកណាព្រោះមានមតិមួយ ចំនួនហ្នឹងគាត់តែងតែព្រួយបារម្ភខ្លាចថាបើជួបរឿងជួបបញ្ហាអីទៅអឺដូចថានិយាយរឿងរឿងហ្នឹងទៅវាអាចជួបនិយាយរឿងគ្រោះថ្នាក់រឿងស្លាប់រឿងអីអញ្ចឹងទៅវានាំ ឲ្យគ្រោះឲ្យជួបរឿងនឹងដែរអញ្ចឹងណាខ្ញុំយល់ថាម៉េចហ្នឹងគេនិយាយអញ្ចឹងឲ្យជឿអញ្ចឹងខ្ញុំយល់ថាម៉េចវាត្រូវឲ្យខុសអញ្ចឹងដូចជាយើងមិនដែរអឺបើមេគា ព្រះសម្មាសម្ពុទ្ធវិញឲ្យយកជា ប្រកម្មដ្ឋាន មានន័យថាយកជាមេរៀនមកអនុវត្តក្នុងជីវិតរាល់ថ្ងៃដូចជាទី1ឲ្យពិចារណាថា ជារាធម្មមហិជារាំងអនតេតោអញនឹងគង់តាចាស់ទេកុំកុំឲ្យតែស្លាប់ពីក្មេងគង់តាចាស់ទេមែនទេចង់ចាស់អត់អត់ចង់ទេបើអត់ចង់ចាស់ទៅស្លាប់ពីក្មេងរបស់ហ្នឹងជ្រើសបានតែមួយណាមែនទេបើព្រមចាស់អាហ្នឹងហ្នឹងហើយអាហ្នឹងរស់យូរទៅអាហ្នឹង ហ្នឹងហើយហើយបើមិនចង់ចាស់ទេរូតស្លាប់ពីក្មេងបន្តិចអឺគេគ្រាន់តែបង្កើតផលិតផលដើម្បីយកលុយពីមនុស្សមិនចង់ចាស់ហ្នឹងច្រើនណាស់ណាដូចតែប្រើ product នេះទៅមើលទៅក្មេងជាងវ័យហើយយើងគណៈសบายចិត្តនឹងគេថាអូមើលទៅដូច younger than your age ក្មេងជាងអាយុអីចឹងសុបាយចិត្តហ្នឹងមែនទេអូហ្នឹងហើយអញ្ចឹងគេគេយកលុយពីអ្នកខណៈអនឹងពាកហ្នឹងណាស៊ីមកើតហ្នឹងខណៈខណៈចង់បានគេឲ្យការសរសើរថាងអ្នកបងចាស់ហើយប៉ិនមើលទៅដូចក្មេងអ្នកក្រុមហ៊ុនគេផលិតអាផលិតផល ដើម្បីយកលុយពីអ្នកចង់ឲ្យ look younger than age ហ្នឹងអាមើលក្មេង ឃើញក្មេងជាងវ័យហ្នឹងណាព្រោះយើងវាវាវាសុបាយនឹងអាហ្នឹងវាឆ្ងាញ់ជាមួយនឹងអាគេថាស្អាតនឹងអាគេថាស្អាតហើយនឹងក្មេងជាងវ័យអីចឹងណាហើយអាជំនឿក្នុងសង្គមយើងផ្ទុយពីធម្មជាតិរហូតអញ្ចឹងបានជាអាកោតទុកហ្នឹងណាបើយើងយកប្រកម្មដ្ឋានហ្នឹងយកមកពិចារណាឲ្យទៅ ជាការយល់របស់យើងមិនមែនពាក្យប្រពុតទេពាក្យប្រពុតគ្រាន់តែជា method ជា ជារូបមន្តទេប៉ុន្តែបើយើងព្រមថាតើរស់យូរទៅចាស់តែចឹងធម្មតាមិនទៅចាស់ជាចាស់អីរួចនៅពេលដែលយើងព្រមចាស់ប៉ុណ្ណឹងធូរឯចិត្តហ្នឹងនឹងតែចង់ចាស់ហើយជាតាហ្នឹងហើយជាចង់ឲ្យក្មេងហ្នឹងពិបាកចិត្តហ្នឹងឃើញទេហើយេទៅទេទៅទៅបតឹងស្បែកឡើងឈឺសាច់ហ្នឹងអាហ្នឹង នឹងហើយឲ្យវាតឹងហ៎អានេះកុំថាអានឹងស្រឡាញ់ខ្លួនឯងអត់ទេ អានឹងផ្គប់ចិត្តគេហ្នឹងឲ្យគេស្រឡាញ់ហ្នឹងហើយយើង បានទទួលពាក្យសរសើរជាខ្យល់មាត់របស់គេបន្តិចឯងប៉ុន្តែយើងត្រូវឈឺសាច់ឈឺខ្លួនឯងហ្នឹងហើយឈឺសាច់